អើយល្វូតល្វុន ទុនភ្លុនអ្វីម្លេះ ដងខ្លួនចង្កេងសាសំឥតខ្យងនេត្រាខ្មៅស្រើបបោមុតស្រងអូនស្អាតទៀតអងដូចអប្សរាអូនរមរបាំចិញ្ច្រាំចិត្តបងលងស្នេហ៍នោះលងឥតប្រែចិនដែរ សិល្បៈចងចិត្តអូនចងស្នេហាចងវិញភ្លេងកាបងហើយនឹងស្រីបងសូមឋានៈធ្នមបីបំបំពេលួងលោមមៀមេអូនកុំសង្ស័យបងសូមស្បត់ថា ស្មោះតែថ្លើមថ្លៃលុងគ្រីកសិនខ្សៃបងនៃតែស្នេហ៍បើបងក្បត់ស្រីសូមឲ្យមរណាជឿចង់ជីវ៉ាបងស្មោះគ្មានប្រែរបំជួនពបងជួនចិត្តស្នេហ៍បងនឹងធ្នមថែ អស់មួយជីវិត បងសូមឋានៈធនមបៃបំបំពេលួងលោមមានមេអូនកុំសង្ស័យបងសូមស្បត់ថាស្មោះតែថ្លើមថ្លៃលួងគ្រៀកសិនខ្សៃបងនេះតែស្នេហ៍បើបងក្បត់ស្រីសូមឲ្យមរណា ជឿចង់ជីវ៉ាបងស្មងគ្មានប្រែរបាំជូនពបងជូនចិត្តស្នេហ៍បងនឹងធ្នមថែអស់មួយជីវិត